ររសស្ដីពុកម៉ែបងប្អូនអ្នកគ្នាបាទថ្ងៃនេះផងដែរយើងពីអ្នកអញ្ញាលេងឡានទៀតហើយណាពុកម៉ែបងប្អូនអ្នកគ្នាបាទឥឡូវយើងចាប់ដើមរៀបឡានណាពុកម៉ែបងប្អូនបាទនេះគឺជាឡានអេកយើងរៀបវាបាទបាទញ៉ាំទៅញ៉ាំនេះគឺជាឡានដឹកដីអូនញ៉ាយកក្រង់តិចកុំបើក្រង់ក្រង់ក្រង់យកក្រង់ពូតិចបាទអូខេអូខេក្រង់បាទនេះគឺជាដឹកដីមួយទៀតបាទបាទ អានេះគឺជាឡានដឹកដីមួយទៀតណាពុកម៉ែបងប្អូនបាទឡានដឹកដីមាន3អានេះគឺមួយទៀតគឺមាន4បាទគឺកាត់ព្រីមែនតែម្ដងតែឡានដឹកដីនេះក្រង់វេទនាបើឡានដឹកដីក្រង់វេទនាបើអូហូគឺកាត់ព្រីមែនតែម្ដងអានេះគឺជាឡានអាឈូសវាបាទឈូសដីបាទហើយគឺជាឡានអាឈូសមួយទៀតបាទដើម្បីយើងចាំយើងយកដំណោះមួយទៀតអានេះគឺជាឡានអាអិចណាអិចមួយទៀតកំណៅយកឡានអិចមកឡានអិចកាយដល់ណៅទៅយកទៅអូខេនេះគឺជាឡានប៉ូលីសបាទខប់ព្រីមែនតែម្ដង ឡានប៉ូលីសនេះគឺជាឡានប៉ូលីសដឹកបាល់អូមិនដឹកឡានក្នុងនេះមួយទៀតខប់ព្រីមែនតើម្ដងអូខេអាញ៉ាយកឡានយកឡានអិចមួយទៀតទៅតើណាអិចដាច់ជើងហ្នឹងតើហើយយើងចាក់ដើមកាយចម្ដងតើយឺនយឺនយឺនយឺនយឺនយឺនយឺនយឺនយឺនអឺយឺនយឺនយឺនយឺនយឺនយឺនយឺនយឺនយឺនយឺនយឺនយឺនយឺនយឺនយឺន Yin yin yin yin yin. Ờ, yin yin yin yin yin yin yin yin yin yin yin yin yin yin yin ครับยังไม่ใจน้ำตาโอ้โหโอ้โหឥឡូវជប់លេងនេះបាត់ទៅហើយណាពុកបងប្អូនបាទឥឡូវយើងដោះដាក់វាសាំតោះរាងកាយគ្រប់ពេញគ្រប់ឡានទាំងអស់អានេះគឺការឆាប់ពេញតែវាពិបាកកាយណាពុកបងប្អូនបាទវាទុនពេកឆ្នុកវាបាទយិនយិនយិនយិនយិនយិនឥឡូវយើងដាក់នេះគៀកតិចមកនេះគៀកតិចមកនេះគៀកតិចមកក៏ត្រីមែនតើអ្នកណាតោះ

លោកហេឥឡូវយើងចាប់ដើមកាយរួចរាល់អស់ហើយឥឡូវយើងបើកទៅម្ដងមួយម្ដងមួយពុកម៉ែបងប្អូនអរគ្នាបាទតែយិនយិនយិនយិនយិនយិនយិនយិនបាទក៏ព្រីមិនតែម្ដងឥឡូវយើងបើកវាតែម្ដងដល់យិនយិនយិនយិនយិន ប់យូរមែនតែម្ដងបាទឥឡូវចាប់ផ្ដើមនិយាយបាទចាក់វាតែម្ដងបាទបាទតើស្រីមែនតែម្ដងតើកັບស្រីកັບស្រីតើឥឡូវយើងចាប់ផ្ដើមបើកមួយទៀត3ទៀតហ៎តើឥឡូវយើងចាប់ផ្ដើមបើកតែម្ដងតើយីយីយីយីយីយីយីយីយីយីយីយីយីយីយី

ហើយយើងយកអាឈឺទៅក៏ព្រៀងមែនតើតោះលេយីនយីនយីនយីនយីនយីនយីនយីនយីនយីនបាទប៊ុំប៊ុំប៊ុំប៊ុំប៊ុំយីនយីនយីនយីនយីនយីនយីនយីនយីនយីនយីនយីនយីនយីនយីនប៊ុំបាទយីនយីនយីនយីនយីនយីនយីនយីនយីនយីនយីនយីនយីនយីនប៊ុំបាទកត់ស្រីមែនតើឡើយជម្រាបលាបងប្អូនតែប៉ុណ្ណឹងយ៉ាងយើងធ្វើទៅក្រោយតទៀតបាទបងប្អូន